ការប្រកាន់តាដែលប្រកាន់រឿងបាបនេះសូមនឹងសូមនឹងជំរាបហើយសំដែងប្រផងនេះក៏សំដកបកតតាណាចិនកម្មមត្តសេចក្តីសុខក្នុងកាមគុណមានខ្លះដែរតែមិនចំណាក់កាលឡើងហើយតែត្រឡប់បាត់មិនចំណាក់ក៏ប្រកប សេចក្តីសុខក្នុងវប្បធម៌គឺបានចំណាប់ទៅមានព្រោះអស់បញ្ហានិងមានសេចក្តីកតាជាសេចក្តីសុខបានទទួលសមិទ្ធណាស់ទេស្តង់ទេបរាំគាត់ខាងសេចក្តីសុខអីស្មើស្បមិនទេចឹងបើចង់និយាយពីកម្មគុណនឹងឯងសេចក្តីសុខកម្មគុណមិនស្មើនឹងសេចក្តីសុខក្នុងវប្បធម៌ទេចឹងលោកតាអាចារ្យនឹងបាទតោះឥឡូវត្រឹមចំណត់ ដល់ដង្ហើមចេញចូលហ្នឹងហ្នឹងដឹងហើយឥឡូវឥឡូវឥឡូវថែមពណ៌ទៀតចាំទទួលយកលក្ខណៈលហើយលហើយជាតួវាយូចប់ហើយរូបផលណានេះអញ្ចឹងការធ្វើមកក្នុងរៀនការសិក្សាមកឥឡូវចាប់ពិចារណានៅទីសញ្ចរនៃខ្យល់សរីរៈរាងកាយតែមួយជាប្រទេសនៃខ្យល់ ចាំបានហើយមានភាពដៃរឹងរាវស្ដៅនេះពិចារណាលើលក្ខណៈរឹងលក្ខណៈសើលក្ខណៈស្ដៅដៃទៀតនឹងចាំកលខែទៀតសួរទៀតលក្ខណៈទៀតសួរទៀតបាត់ទៅផ្ទះប្រងបាត់ផងផ្ទះអញ្ចឹងសូមជម្រាបអញ្ចឹងឲ្យបានយល់បានយល់ ចឹងសូមចំបកនឹងសូមគេកោនឹងជូនពរដល់ព្រះគុណម្ចាស់គ្រប់អង្គជាការរបស់សត្វអស់ខំប្រឹងផងខំប្រឹងទាំងអ្នកយាមខំមានទៅនិព្វានហើយចិត្តនឹងបានដែរមានឲ្យទៅបានទៀតមកតែព្រះអង្គប្រឹងទៅបានមានតាមចិត្តក្រោយចិត្តមកទៀតទៅចិត្តនឹងមកបានមានសតិសមាធិបញ្ញាទៅបាន មានតោះអីទេប្រឹងប្រឹងប្រណិប័តហើយយានយន្តទៅតាមផ្ទះហ្នឹងប្រឹងប្រណិប័តនៅតាមផ្ទះអ្នកនៅវត្តប្រឹងប្រណិប័តនៅវត្តយានយន្តប្រឹងបើកំពុងទៅប្រយ័ត្នទៅជាឈឺមកមកដាដាមកឈ្មោះរាជប្រទេសដាដាអោស៊ីបដាទូធបដាបំបាត់បដាយានបដាទៅអើខ្ញុំណាបើទូខាងប្រសងយើង កុំប្អូននឹងរៀនវិន័យទេតើវាប្អូនរៀនវិន័យអត់មួយទេអញ្ចឹងព្រះអង្គវាខុសទាំងអស់ទាំងចាស់ទាំងក្មេងដែលហើយទៅវាត្រូវចាំបរាជិកដួងក្នុងជាពិសេស13នឹងចាំមកចាំសូត្រមកពួកបរាជិកក៏ត្រូវហើយមានសក្តិ អត់មានអីមកសត្វទៀតតាអីធ្វើមកជាយ៉ាងនេះមានអសត់ហើយបើមិនដឹងថានឹងខុសផងគឺមិនដឹងព្រោះមិនដឹងនិយាយតាយើងយើងចេះតាមរក្សាបត់បត់តាមបត់40ហើយអត់ចាំនេះខ្ញុំមិនចាញ់ញល់ទៅណាមកហ៎នេះនិយាយនេះចាំថាបត់បត់តាម20 40ទៅកើតអើយ ហើយកើតនេះដល់ការស្មាននៅមុនមនីអូសុរូបាសមេចាខិនគាត់ព្រៀនកម្មបតបានសពសុរូហ្មងអានឹងបានយើងដឹងខុសហើយព្រះអង្គចឹងដែរបរាជិត4នឹងសូត្ររូសង្ឃិរសេះ13រូម៉ានេះបានចាំប៉ុណ្ណឹងដែរ រួចត្រូវចិត្តទៅត្រូវស្ទឹកហើយអាចមានកន្លែងកើតទេទៅស្ទឹកហើយបាច់ហើយអស់មួយជីវិតទៅទេអសំភារសេដល់ទៅត្រូវសំភារសេត្រូវបរិបត្តិកម្មដល់ហើយវេទនានោះប្របានប្របានលោកអាចារ្យបរិបត្តិទៀតនៅនោះលោកអាចារ្យបរិបត្តិលោកប្របានលោកវាបសុំវាបសុំចឹងវេទនាណាបានចុះបើយើងធ្វើកម្អោយក្រោយរបស់នេះកម្អោយជាប្របានអញ្ចឹងក៏ចាំបាត់ដៃ ជា13មាត្រានេះគ្មានទៅមួយថ្ងៃមួយម៉ាត់ចុះដែលសភៅចាត់តករសិទ្ធិសិលបងអីសភៅហ្នឹងមានតែផ្ដើមឆ្លើយនឹងឲ្យឲ្យយកសភៅហ្នឹងមកទិញសភៅសិល4នោះបើសិលដូចខាងខាឲ្យយកមកទិញវិទ្យា4វិទ្យាមិនដែលចាំឡងហុយហើយពេលស្វែងគុំព្រះកុំសូវតែខកតាមខ្លាំងពេក ឲ្យមានសូវវិន័យខ្លះផងថ្ងៃហ្នឹងក៏ឲ្យចិត្តកាន់ទៅស្អែកសង្ឃារសេទៅចាំរហូតថ្ងៃអង្គណាចាំទៅចាំខែអង្គណាចាំចាំមិនចាំចាំទេប្រឡូនប្រឡូនគេទៅយូរយូរចាំតាមគេហើយនេះយើងផងរៀនកុំបដៅទួតឲ្យធ្លាក់នរកលក្ខព្រែតនៅផងរៀនកុំថាខ្ញុំកណាមកធ្វើសមាធិមកទិញបើនៅអញ្ចឹងចេះនៅទេអីបងហ្នឹង អញ្ចឹងនៅទៅទៅវត្តវិញទៅនៅវត្តមកទៅផ្ទះទៀតទៅណាមានតែប៉ុណ្ណឹងបើថាមិនចេះនៅមានតែវត្តហើយទៅវត្តបើមិនចេះនៅមានតែផ្ទះទៅណាដល់តែបួសកម្មន័យបួសវិន័យបួសស្អីមានប្រយោជន៍អីបួសនៅតំណងទៅចិត្តទួមែនទេនឹងបានតែកាន់កាន់តែចាំ ហើយដូចជាអនិច្ចតៈទេអឺដូចជាដូចជាចាប់ពីនិស្សគិយខណ្ឌទៅព្រះអង្គលោកភូមិដកដកយកវិន័យណាដែលពាក់ព័ន្ធប្រើប្រាស់ញឹកញាប់រាល់ថ្ងៃយកប្រើដកទៅទេដាក់ប្រាទៀតដកទុកចពោមួយថ្ងៃខុសបើប្រឹងវិញចេះអឺទុកបានមួយថ្ងៃឬបានមួយនាទីក៏ប្រឹងចេះ ទុករបស់គួរបានមួយថ្ងៃបាន7ថ្ងៃទៅលើ7ថ្ងៃនេះស្គីអបបានចរិយាចាំសោះមានអីពិបាកយើងយើងសតយកស្រងស្រងយ៉ាងចឹងយកមកប្រាប់នេះលោកយាយធម្មចាខាងនេះនេះធម្មចាតាមសុំនឹងនឹងទៅរៀននោះលោកយាយលោកតាមឲ្យចេះកម្មបត់បត់កម្មបត់20ចេះសិក្ខាបត់បត់អស់ ថាមិនទៅចាំមកនិយាយណាចង់កាន់បរិហាកាន់ទៅនិយាយណាចង់កាន់អត្រីកសិលកាន់ទៅតែចិត្តថាមានស្អីអត់អីបានបានអាព្រោះសូនណៃទៅមួយទេណាយាយណាណាតែធ្វើវិខូនណៃបានទេអត់សូនណៃអស់ហើយអស់ហ្នឹងណៃអស់គ្មានណាអស់ខ្លួនឯងតែស្អីស្អីហត់រំរួយគេទេយ៉ាងមកស្លាប់តាមព្រះ ដូចជាព្រះអង្គស្រីស្រីមិនឲ្យបួសមានព្រះអង្គឯណាជប់បួសខ្លួនឯងបួសយូរយូរនាំឲ្យជប់បួសអត់ទៅប្របាកណាប្របាកណាប្រណេះប្របាកណាប្រណេះប្របាកណាបាក់អត់បាយល្ងាចណាប្របាកណាអត់លុយប្របាក់ទៅផ្សារប្របាក់ចេញប្របាក់ដាក់ប្រទៅបាក់ប្របាក់ចិត្តចូលណាស់ចិត្ត ជាងអត់ណាច្បាប់អត់ណាពួកបាក់ណាចំកំងក៏ជេរគ្មាននរណាក៏បាក់ណាមិនដូចចិត្តទេយ៉ាងបានអស់នោះវាពិបាកពេកអស់កំងរបស់វាអស់ខ្លួនឯងព្រោះណៃហ្នឹងនិយាយមិនព្រះលើកមកឲ្យបួសណាឲ្យបួសហើយហ្នឹងអានំសុប3ដងឲ្យបួសអនុព្រះធម្មយាណានអើយបានយូរទេបានពេញគឺក៏អស់ហើយអើប្រមាណក៏បានស្អងហើយឲ្យបានបួសយោ ណាឲ្យបួសទៅបានប្រហែលឆ្នាំក្រោយមកលែងមានស្រីស្រីបួសទៅមកគាត់លែងមកគាត់លែងនៅវត្តគាត់ទៅនៅផ្ទះវិញហ្នឹងគាត់ថាប្រហែលណាឆ្ងាយតូចឆ្ងាយចៅឆ្ងាយម៉ែឆ្ងាយទៅប្រហែលណាអត់ចេញអត់មកស្ដាយប្រហែលណាទីឆ្ងាញ់ដីមិនជួលកូនស្រីម៉ែមួយផងចឹងបានទៅអស់ទៅឥឡូវយើងបានអីឥឡូវនេះមានពួយជាពូនអីណាបានត្រឹមតែនិយាយសិលដល់ប៉ុន្តែសិល10ហ្នឹងវាសេកយ៉ាប់ទៀត យ៉ាសនាយ៉ាកទី10ក្នុងល្ងងយើងនិយាយអូនស្អែទៅរឿងកម្មលុយហ្នឹងអើយយ៉ាណាអត់អីជីកង់អីជីម៉ូតូចង់ទៅផ្សារទិញអីប្របាណាគាត់និយាយអញ្ចឹងមើលគាត់ទៅអត់ប្រឆាគាត់ហ្នឹងក៏ស្រែកឡើងទីដីដែរហើយចាប់4 0នៃនៃកើត ដូចទៅតែស្ម័គ្រចិត្តទេណាស្ម័គ្រចិត្តណាស្ម័គ្រចិត្តវត្តមកកំពុងតែគិតគូររៀបចំសិលវន្តសរតីបន្តមិនទាន់ទៅជាផ្លូវការនៅឡើយនៅទឹកទឹកឡើយស្រាប់ថាកំណត់ប្រកាន់រៀបទាំងពីរគណៈឯកភាពក្រសួងធម្មការឯកភាពបានចាត់ជាផ្លូវការនឹងកំពុងតែព្យាមអត្តបទកំពុងរៀបចំសិលវន្តសវតីសិលវន្តសវតីកាន់សតដល់ នឹងបានដែលហៅសិលវសិលតីណាភាសានេះជាតកម្មសិលមកបើឆ្នាំបានប្រចាំណាមកទៅឃើញថារៀបចំធ្វើយ៉ាងម៉េចឲ្យអ្នកសិល10ហ្នឹងឲ្យមានមកហើយពិសេសបន្តិចទៅលះបំខ្លាំងទៅលះបំខ្លាំងវាប្រើ10ហ្នឹងកុំឲ្យដាច់វាប្រើដល់ហ្នឹងការថាសិលវសិលតីមកបានទៅភាសានេះតែមិនទាន់ទៅផ្លូវការមិនទាន់ប្រាប់វាផ្លូវទៅនិយាយខុសចាំថ្ងៃណាចេញសេចក្តីសម្រេចកតវិជា ពីស្នាក់ដឹកនាំកំពូលកំពូលអស់ហើយបានចាត់ប្រកាសជាផ្លូវការប្រើព្រះទាំងហើយបានបានយកក្នុងដើម្បីក្បាត់អស់ទូអស់គូសិលបានសវតីអានឹងយកគុណធម៌មិនមែនយើងយកភេទទេណាយកគុណធម៌ហើយគុណធម៌ទៅជាមួយនឹងនឹងភេទចឹងចឹងសូមបញ្ចប់អសរ អ្នកខាងចោះដោះប្រព័ន្ធលុយអស់គេជូនលុយក៏អត់ទទួលយកអីវ៉ាន់ទៅលក់យកលុយវិញក៏អត់មានអត់ដូចគេដើរពីផ្សារទិញទៅក៏អត់មានដូចគេអញ្ចឹងវាឲ្យយានវិយឲ្យចាក់កណែបាទមិនមកតាមទេប៉ុន្តែស្បែកតែទៀតតែមានវិយចាយមានអ្នកកាន់ប្រាក់ហើយ នឹងមានកម្មប្រាណនិងវិយវចៈផងការរស់នៅបែបនេះរស់នៅនិយាយនេះភាសានេះមកសុំមក ជាយកពីជីវភាពរស់នៅនៅតាមសបោបើជាការលំបាកបន្តិចទីមួយគឺមហោបមហាដែលកើតឡើងតាមពជាជាខ្លាំងដែលពយមមកជូននេះណាបានន័យថាគេយកបាយហ្នឹងមកជូនឬក៏គេអញ្ជើញទៅទទួលចង្ហាន់គេទៅតាមគេថាឬគេនាំមកជូនដល់កូន តែមិនមានបណ្ដាគួយតដោយជាលោកសង្ឃតាមព្រះនោះទេលោកសង្ឃពេចររបស់លោកបណ្ដានោះគឺជានិស័យបបោដែលបរិបទទៀតទៀតមេជីវកម្មម៉ែអាអាស្រ័យបណ្ដាជាប្រកដីបានមួយបណ្ដាសម្រាប់ទៀតនោះគឺច្បាប់របស់លោកនោះគឺត្រូវតែបណ្ដាជាធម្មតាចំណែកខាងលោកជាសាសាពល10នេះ នោះគ្រាន់តែគេជឿនទៅគេជឿនទៅគេជឿនទៅបណ្ដាគេហៅវិស័យតាមស្លគេជឿនទៅបណ្ដាគេជឿននិយាយទៅដាក់បាតហ្នឹងទៅយើងទៅបាទឬគេជឿននិយាយដល់តាសិល10ហ្នឹងទៅពិសាភោជនាអាហារតាមផ្ទះជាអាហាររបស់ នឹងជើងក្បាលឬគេនាំចង្ហាន់យកមកជូនដល់តោកដល់ឡាយបាទនឹងជាកិច្ចការជីវភាពរបស់នៅទី2ចង្ហាន់ដែលដែលវាយុវចាស់ក៏សម្រាប់ហើយបានន័យថាមុននឹងបួសសល់10ហ្នឹងវាមានស្លសម្បត្តិរបស់ខ្លួនហ្នឹង យកទៅប្រគល់ឲ្យជនណាម្នាក់គេជាបញ្ហាឲ្យគេមានសតិចង់បានបំណងគេចំណាយបើមានស្ទីវត្ថុគេគេជូនបកបកមកពុទ្ធពលទៅខាងវិជាវិចកគេសម្រាប់អង្គនឹងបែបមួយទៅនឹងការរស់នៅនៅបែបទៅនឹងបែបទី2បែបទី3 មកមហាផលិតដោយកម្លាំងពលកម្មអានឹងគឺយើងមិនចាំលុយតែយើងអាចដំណើរបានឲ្យតែគេឲ្យកឲ្យស្អីស្អីមកតាមបានតែយើងអត់ទីទៅទេនឹងធ្វើដំណើរតាមខេតិកាស្មោឆ្នាំខេតិកាស្មោឆ្នាំសម័យពុទ្ធសាសនាលោក មិនកាន់លុយតែលុបពីចំណាយចាស់នេះប្រាណាជាមង្គលជាគិររបស់លោកធ្វើអហើយសតកម្មសូនអប៉ុន្តែលោកមិនចេះលក់ហើយដីដែលត្រូវយកមកធ្វើផ្អមនោះមិនមែនដីកាប់អញ្ចោទេគាត់ដើរទៅដើរមកដីជ្រះបាត់ឬដីណាដែលកណ្ដោប្រកាយហ្នឹងឬសមោយកមក លើងបត់ធ្វើទៅជាអមបានទៅជាអមមិនត្រឹកមកយកធ្វើស្បៃមកអត់មានកាត់ស្បៃផងអត់អត់គេយកឲ្យគេសុំយកអមមុនមកគេជូនកបពីកប៉ុងនោះគឺកម្លាំងពលកម្មដែលយើងធ្វើចឹងទៅគឺដឹងគុណគេជូនមកប្រហែលគ្នាលោកសង្ឃទៅសូនមុនគេប្រគេនលុយចឹងផងទៅសូនមុនទៅគេប្រគេន10000ចឹងទៅ ជាពលមកហើយទៅដោយសារកម្លាំងយើងក៏ទល់មុនមកយ៉ាងណាមិញកម្លាំងកិរិកាបូជាគឺអោឲ្យជារិទ្ធជាដឹងគុណជាជួនអង្គមនាលបាននៅកាលឡើងបានកម្លាំងពលកម្មទៀតបីដូចលោកយាយចេះដេអញ្ចឹងទៅដេឲ្យលោកយាយលោកតាអស់គ្នាអញ្ចឹងទៅ របៀបរក្សាហ្នឹងដាក់ទៅអោនិយាយហ្នឹងយើងគុណហ្នឹងជូនកជូនមហោជូនមហាហ្នឹងនឹងជីវភាពរស់នៅរបស់អ្នកកាន់សរតសរតមានយានថាសិលវ័នសិលវតីនេះយើងប្រើពាក្យមួយដើម្បីកុំឲ្យច្រឡំលោកសំលេងលោកយាយសិលវតីលោកតាសិលវ័ននេះសិលដល់មួយដល់មក សិលវតីសុមនីសិលវតីសេតមនីយ៉ាងណាមានឈ្មោះសិលវតីបានន័យថាស្ត្រីដែលមានសិលអរគុណកម្មសិលបរិហារនិយាយបរិហារក៏និយាយបរិហារអីក៏ទៅហើយរការបរិហារចឹងទៅនឹងហើយប្រកាន់ហើយដូនស៊ីចឹង បើនៅកាន់សិល8ផងនៅសិល5ផងនោះអានោះយើងមិនគិតអានោះសមនឹងយើងស្ទាបតែអញ្ចឹងចំមកហើយដល់នេះពុទ្ធមណ្ឌលគឺរៀបចំតាមកំណើនឹងទៅគឺថាសិល5ចាំសិល8ទុកសកបាកោសកបាយៈស្មៅប្រដាប់ស្គមប្រណាប់អង្គុយសមាធិស្ដាប់ធម៌អ្នកកាន់បារហាស្ថាប័ន8សប្រកដី ជាតបតបពីនាសមាកតហើយផ្នែកខាងតានៅខាងសិលសិលវងសវតីអានឹងធំពពោអត់ធំប្រកបហើយតសំពុទ្ធធំជានេះទៅខាងក្រៅប៉ុន្តែអត់មានធ្វើថាឲ្យធម្មតាទេគឺធ្វើពុទ្ធសោឲ្យតជានេះសមាធិ តែឱកាសយើងក្នុងវាអង្គសាលើទៅតែអង្គសាលើលុបដាច់យើងអត់ទេជាប់គ្នាពីក្រុមទៅហើយក្រុមទៅធំទៅនឹងយើងចាប់ដើមទៅណាចាប់ដើមទៅនឹងចាប់រៀបចំទៅនឹងដំណាំវាជាកម្មសងដល់លែងលើកដល់ដល់ប៉ុន្តែកម្មសងដល់អត់មានកម្មលុយទេមិនទៅជំរាបតែកម្មសងដល់ទៅលេងនៅកប៉ៅអស់ហើយ វាមិនឡើងសោះដល់ទេអាហ្នឹងទៅនឹងបាច់កាន់ទេសោះដល់ទៅលុយនៅកប៉ៅកាន់សិល8ជាប្រកដីនេះកាន់លុយប្រកដីលុបចេះចេះទៅនៅច្បាប់ចេញចឹងដើម្បីកុំឲ្យវាទៀតនឹងទាអីលំយាយសិលដល់កម្មលុយអីមិនលែងមានទាតែសិល10ប្រកបទៅ10សិល8ប្រកបជា3ហើយសញ្ញាទៀតទៀត ទិញនឹងអាស៊ីមបូលនឹងមាននេះមាននិមិត្តមកបញ្ជាក់ឲ្យឃើញថាអូទៅដល់វាទេទៅបីលេងតែដឹងដឹងនេះទីទៀតទៅប្រកាសស្វាយប្រើទូទាំងទេដូច្នេះប្រកបតសមកណាស្មាធិដែលតែមិនមែនទៅលំដងខាងពុទ្ធចប់សោះណា បុណ្យតបសុំគៀបបុណ្យគៀបបុណ្យដល់គុណចាស់កណាអស់លោកសពជនសិលវត្តសវតីពុទ្ធបរិស័ទអស់ដែលបានបាត់ធម៌ធ្វើបុណ្យធ្វើទានក្នុងថ្ងៃនេះចិនបានមកសូមបានអំដាច់ទៅញ៉ាំផលជោគជ័យស្រីសួស្ដីប្រាថ្នាសម្បត្តិនោះទេសត្វសត្វទិសបណ្ណាប្រសិនបានសម្រេចដូចប្រាថ្នាយ៉ាងល្បីទីទៀតឡើយ ចរខាងនោះបន្តបាននៅក្នុងពេលនេះអាស្រ័យខាងតាមជាប្រកដីតាមវិនបន្តកម្មផ្ទះគឺតាមអាលោកគឺត្រូវតែបន្តបានទៅផងចំណែកខាងនិយាយភាសាសូបាត់នេះលុះត្រតែគេជើងទៅគេជើងទៅគេជើងទៅបន្តបាន គេហៅនឹងផ្លៃតាមឆ្លោះគេអញ្ជើញទៅបិណ្ឌបាតគេជានិយាយទៅដាក់បាតអញ្ចឹងយើងទៅបាទឬគេអញ្ជើញនិយាយទៅសាទៅដាក់ហ្នឹងទៅគេសាទៅជាមានអាហារសាផ្ទះជាអត្តរបស់ហ្នឹងគេទៅបាទឬគេនាំចង្ហាន់យកមកជូនដល់តោកដល់ ជាប្រចាំជាជារត់នៅទីទីសំខាន់ដែលដែលវិយុវចៈខសម្រាប់ថាបានន័យថាមុននឹងដួសសង10នេះលោកមានប្រសម្បត្តិរបស់ខ្លួនយកទៅប្រគល់ឲ្យជនណាម្នាក់គេជាបញ្ហាឲ្យពីមានជាចង់បានបំគេជាបញ្ហាឲ្យ បើមានផ្ទៃវត្ថុគឺគឺជូនបកបកមកទៅបុគ្គលទៅខាងលើយុវជនតគឺសម្រាប់បាននឹងបែបមួយទៅនឹងការរស់នៅមហាទៅនឹងបែបទី2បែបទី3មកមហាកាលៈដោយកម្លាំងពលកម្មអាហ្នឹងគឺយើងមិនកម្មលុយតែយើងអាចកម្មបាន ឲ្យតាពីឲ្យកឲ្យទៅទៅមកតែយើងអត់ទៅមិនធ្វើដំណើរតាមខេតិកាពោធឆ្នាំខេតិកាពោធឆ្នាំសម័យពុទ្ធបរិលោកមិនកាន់លុយតែលោកចិញ្ចឹមអនាចាស់ជាប្រាណាទីមង្គលទីជារបស់លោកគឺស្អប់ ហើយសពកម្មសូមអរប៉ុន្តែលោកមិនទេលោកហើយដីដែលត្រូវយកមកធ្វើផលនោះមិនមែនដីកាប់ចោលទេគាត់ដើរទៅតាមដីជាបាក់ឬដីណាដែលកដៅវិការនឹងឬសមោយកមកលឹងដកធ្វើទៅជាអមបានទៅជាអមមិនប្រឹកមកយកទួតកៃមកអត់លឹងកាត់កៃទៅអស់ គេយកឲ្យគេផងយកអស់មើលនោះគេជូនពរពីកប៉ុងនោះគឺកម្លាំងពលកម្មដែលយើងធ្វើចឹងទៅគឺដឹងគុណគេជូនមកប្រហែលនឹងលោកសំរសូនមុនគេប្រគិនលុយចឹងបងទៅសូនមុនទៅគេប្រគិន10000ចឹងទៅក៏មកក្រៅទៅដោយសារកម្លាំងយើងទៅមុនមក ដល់មកនេះកម្លាំងបរិការដូចក្នុងធ្វើអោឲ្យគេនេះគេដឹងទៅពីជឿនឹងសមនាលបាននៅកាលឡើងតាមកម្លាំងពលកម្មទៀតបើដូចលោកយាយចេះដេរចឹងទៅដេរឲ្យលោកយាយលោកតាខំមួយចឹងទៅហើយលោកយាយលោកតានឹកឃើញអស់លោកយាយយន្តគុណគឺនឹងកគឺនឹងហូតគឺមហាចឹង នឹងជីវភាពរស់នៅរបស់អ្នកកម្មសិល10សិល10មានយានហានសិលវណ្ណសិលវត្ថិនេះយើងប្រើពាក្យមួយដើម្បីកុំឲ្យច្រឡំលោកតាមនេះលោកយាយសិលវត្ថិលោកតាសិលវត្តនេះសិល10មួយយ៉ាងណាសិលវត្ថិតមនីសិលវត្ថិសេតតនីយ៉ាងនេះមួយ ចូលទៅបាននៅត្រីមិនមានសត្វហើយធ្វើកម្មសបរហាលោកយាយបរហាកលោកយាយបរហាចូលទៅហើយលោកតាបរហាចឹងទៅហ្នឹងហើយគឺការឲ្យដូនទីចឹងអបនកម្មស8សំណាចូល5សំណាយើងមិនចិត្តអានេះសោះ នឹងយើងស្លៀកចាស់អញ្ចឹងអញ្ចឹងមកថាឥឡូវនេះពុទ្ធមណ្ឌលគឺរៀបចំតាមដំណើរហ្នឹងទៅគឺថាចូល5ចំចូល7ទុកចកបាបោចកបាយកមកណាក់ផងណាក់ជួយសមាធិសកលអ្នកកម្មបរិហាថាប18ប្រកបដែរវាសតតពីមានសមាធិ ហើយផ្នែកខាងតានៅខាងសិលសិលវងសិលទៅយើងព្រមទៅពោលអរោបរៈតហើយចូលប្រពុតធំជាមានទៅខាងក្រៅតែតាអត់យើងក៏បអើធម្មតាទេគឺប្រពុតតអរោជាមានមកអាចកាត់យើងក្រោយតែយើងអត់ទៅជាប់ ចាប់ដើមទៅណាចាប់ដើមទៅចាប់ទៀតសំទៅនឹងដល់ណាមានទៀតតាមសងដល់លើលើសងដល់ប៉ុន្តែតាមសងដល់អត់មានកម្មលើទេមានទៅជំរាបតែកម្មសងដល់ទៅលើនៅទៅបៃខោហើយវាមិនឡើងសងដល់ទេអានឹងទៅនឹងបាច់កម្មទេសងដល់ទៅលើនៅទៅបៃកម្មទៅបីវាប្រកដីនេះកម្មលើប្រកដីវាចេះចេះដល់ នឹងច្បាប់ចេញចឹងដើម្បីកុំឲ្យមួយទៀតនឹងធៀលោកយាយសូវដល់កាន់លោកនឹងលែងមានធៀបាទសូវដល់ប្រកបទៅដល់ដល់បីប្រកបជា3ហើយសញ្ញាទៀតជាទីនឹងអាស៊ីមបលនឹងមានមាននិមិត្តមកបញ្ជាក់ឲ្យពេញមកអត់ទៅដល់នេះទេដល់បីនេះទេដល់ដល់ជាទៅប្រកាសស្វែងប្រើទូទាំងទី ដូច្នេះពធដែលជាមតនាស្មារតីដែលបតែប៉ុណ្ណឹងក៏លំបងក្នុងវាទៅចប់ត្រង់ណាបើមិនចប់ប្រទមទៀតបន្ទូលបំប្រពន្ធសាសនាអន្តរជាតិគុណសិលវត្តសវតីពុទ្ធបរិស័ទអស់បានតាមពរគុណគុណទៀតក្នុងថ្ងៃនេះចិនបានបានសម្បត្តិសម្បត្តិទៅយ៉ាងផលគុណជ័យព្រៃជ័យប្រសាទសម្បត្តិនោះទេតបត្តិសម្បត្តិណា ប្រជុំបានសម្ដេចគោទេសាយ៉ាងទី3គឺជាឡើយ អាបត្តិតាពុទ្ធជាជាមបានជាបានជាតាតតតតតត យើងបាននឹងបានទៅមកណាមួយថាមកចឹងណាយើងថាទៀតទេនៅពេលគាត់មករៀនពីណាដល់ឡាកានេះវាដល់ដល់ពីទៅកោពីតាមពីទៅទៅទៅដល់បានឡាកាកាយទៅគាត់ទៅទៅដល់ឡាកា dan anak-anak pada dinas yang terpulsar terang semakin kita mendosa biasa Allah aku Tuhan dan kita timbul atau terang semakin kita atau kita akan

ពីមុខខោឡើងតាមទូតាមឡងឡង